Hello ជំរាបសួរប្រិមិត្តយ៉ាជួបគ្នាទៀតទេណាបាទពីដណ្ដប់ម៉ោងម្ដងពីដណ្ដប់ម៉ោងម្ដង យើងជួបគ្នាស្វាគមន៍បងប្អូនណាជជែកគ្នាមុនទៅដល់កន្លែងធ្វើការជជែកគ្នាលេងបន្តិចទៀតណាបាទ ហ្នឹងហើយហើយអឺសុខទុក្ខយ៉ាងណាដែរបងប្អូនទាំងអស់គ្នាសួស្តីថ្ងៃអង្គារទេណាបាទអេថ្ងៃអង្គារអញ្ចឹងថ្ងៃបាទថ្ងៃអង្គារថ្ងៃអង្គារណាបងប្អូននៅយប់ថ្ងៃអង្គារបងប្អូននៅសហរដ្ឋអាមេរិកគឺពេលព្រឹក ខ្លះទៀតពេលល្ងាចថ្ងៃអង្គារបងសរីហងបងប្អូនសុខសប្បាយទាំងអស់គ្នាពីព្រោះព្យាយាមឡាយឲ្យបានច្រើនបន្តិចគេលោខែ2ខែ3ឯហ្នឹងគេដាក់ filter អ៊ីនធឺណិតធ្វើឲ្យបងប្អូននៅស្រុកខ្មែរស្ដាប់ពួកខ្ញុំមិនបាន ទទួលបានទទួលព័ត៌មានខ្ញុំមិនបាននេះទៀតគឺបងប្អូនបានស្ដាប់រួចរាល់ ហើយចង់ប្រាប់បងប្អូនថាថ្ងៃណាមួយដែលបងប្អូន មិនសូវបានឮពួកខ្ញុំអឺ call តាម Messenger មកឬក៏ផ្ញើសារតាម Messenger មកក៏បានដែរណាដែលមាន friend ណា add friend ហើយ call នៅក្នុង Messenger មកឬក៏ស្គាល់លេខទូរស័ព្ទខ្ញុំហើយណាក៏លេខទូរស័ព្ទហើយនៅក្នុង page ទូទុំអ្នកសិកាបងប្អូននៅស្រុកខ្មែរ ហើយมันយូរទេយើងគួងតែជួបគ្នាទេបាទយ៉ាងច្រើនខែ4ខែ5តំណងយើង អាចបានជួបគ្នាជាមួយនឹងសម្ដេចដេជោលុងនៅអីស្រុកខ្មែរបាទហ្នឹងហើយ អូនៅ ថ្ងៃអង្គារស្រុកបរាំងមកទៅនៅថ្ងៃអង្គារនៅខ្ញុំនៅថ្ងៃអង្គារដែរថ្ងៃអង្គារស្រុកអាមេរិកតែថ្ងៃអង្គារពេលព្រឹកខ្ញុំនេះពេលល្ងាចល្ងាចម៉ោង2ហើយល្ងាចបាទហើយអឺចឹងហើយបានជាអឺយើងនឹងអឺ យើងនឹងជួបគ្នាបាទយើងនឹងជួបគ្នាហើយតេមកខ្ញុំមកព័ត៌មានថ្មីថ្មីយើងនឹងជូនហើយមិនយូរទេហ៊ុនសែនគាត់គាត់រស់មិនយូរទេហ៊ុនសែនកុំទៅភ័យពេកខ្ញុំអាយុនៅក្មេងខ្ញុំរស់នៅយូរដូចថាយើងយើងនិយាយពីភាគរយនៃការរស់យូរតាមធរខ្ញុំរស់នៅបានយូរច្រើនជាងហ៊ុនសែនហ៊ុនសែនមុនក្រោយគួងតា អឺគាត់ធ្វើដំណើរទៅតាមធម្មជាតិទេណាបាទអឺមានពួកអឺ CPP ខ្លះគេថាឯងប្រឆាំងធ្វើនយោបាយនឹងអត់ចង់ទៅស្រុកខ្មែរទេបានជាចេះតែថាឲ្យតកោហ៊ុនសែនខ្ញុំថាទេតកូលហ៊ុនសែនមិនមែនរស់អមតៈណាណាប្រទេសកម្ពុជាទៅអមតៈ ប៉ុន្តែតកូលហ៊ុនសែនមិនអមតៈណាណាមិនអមតៈទេបាទប្រទេសកម្ពុជាទៅអមតៈហើយរឿងហ៊ុនសែនបើទោះជាអាឡុងមិន ផ្ដួលឲ្យដួលក៏ធម្មជាតិផ្ដួលហ៊ុនសែនឲ្យដួលដែរមួយថ្ងៃមួយថ្ងៃហ្នឹងដើរតែយួរតែដើរតែស្ពាយតែធុងទឹកហ្នឹងមិនសឹងទាំងណាមិនសឹងទាំងមិននឹងទៅស្រួលបួលផងរបស់វឌ្ឍនាទេព ហេបងវឌ្ឍនាទេបើហៅបងឬក៏ហៅលោកពូឯណែណាព្រោះឃើញបងវឌ្ឍនាទេពចូលទៅខមមិនជាមួយអឺលោកចំទាវមហាឧបាសិកាម៉ែយ៉ែមឡាំដួយហ៊ុនស៊ីណាតថ្ងៃមុនហ្នឹងដោយហៅបងណាដែលហៅបងអញ្ចឹងគេលោខ្ញុំទៅហៅអីលោកពូអីខ្ញុំហៅលោកពូណាវឌ្ឍនាទេពខ្ញុំហៅលោកពូអីចឹង ឬក៏ហៅមិនយើងមើលគ្នាអត់ឃើញដល់អាយុប្រហែលអីប្រហែលយើងអត់ដឹងណាហ្នឹងហើយឃើញគាត់ទៅសេតាមិនមិនមកអត់ឃើញអត់ទៅលឿនពេកបងប្អូនណាដាច់មើលកុំឲ្យដូចយាយមហាឧបាសិកាអគ្គមហាឧបាសិកាម៉ែយ៉ែមឡាំដួយហ្នឹងគាត់ គាត់គាត់រឿងបាទហ្នឹងហើយដូចខ្ញុំនិយាយចឹងថាហ៊ុនសែនវាគង់តែទៅ តាមធម្មជាតិរបស់គាត់ទេយ៉ាងច្រើនហ្នឹងខ្ញុំទាយឲ្យយូរចុះសង្ស័យតែមិនដល់5ឆ្នាំទៀតផងគាត់នឹងដួលរលំដោយធម្មជាតិចឹងមនុស្សជិះមិនផុតពីធម្មជាតិទេបើទោះអាឡុងមិនផ្ដួលក៏ដោយជិះមិនផុតពីធម្មជាតិទេចឹងដល់ពេលនោះសម្ដេចដី ជូឡុង សង្ឃឹមទៅលើអាម៉ាណែតនោះវាហ៊ានប្រយុទ្ធជាមួយខ្ញុំអាម៉ាណែតនោះសំបីតាកូនឆ្កែដែលជួលឡុងក៏មិនហ៊ានប្រកួតជាមួយផងណាម៉ាអាម៉ាណែតទៅហ៊ាននៅសាលា West Point ហ្នឹងអាមួយហ្នឹងវាបានអីវាវាចេះដឹងអីវាគេឲ្យតែពីឡើងតាមជើងខោឪវាហ្នឹងវាគ្មានអីអស្ចារ្យទេអាម៉ាណែតមែនតើណា បើអាម៉ាណែតខ្លាំងឲ្យគណៈបកសង្គ្រោះជាតិរស់ឡើងវិញទៅឥឡូវមិនបាច់យកលោកប្រធានសំរងស៊ីទៅប្រកួតជាមួយទេមិនបាច់ក៏បានទុកឲ្យលោកប្រធាន អ្នកធ្វើជាទីប្រឹក្សាឲ្យពួកយើងខ្ញុំណាបាយឲ្យលោកប្រធានទៅប្រកួតជាមួយទេតែពួកខ្ញុំចំនួនក្រោយទៅប្រកួតជាមួយអាម៉ាណែតហើយលក្ខខណ្ឌដើម្បីប្រកួតគ្នាឲ្យដឹងថា អ្នកណាមានប្រជាប្រិយភាពល្អជាងអ្នកណារឿងទី1ខ្ញុំចង់ប្រាប់ទៅអាម៉ណែតចេះខ្ញុំចង់ប្រាប់ទៅថាទី1រៀបចំកោចបឲ្យឯករាជ្យហើយដាក់កោចបមួយឲ្យដាច់ដលែករៀបចំប្រព័ន្ធតឡាកាឲ្យដាច់ដលែកប្រព័ន្ធតឡាកាកុំឲ្យនៅក្រោមការរឹត កុំឲ្យនៅក្រោមពងកើតរិទ្ធហើយអ្នកដែលធ្វើជាណែប្រធានអង្គចៅក្រមឬក៏ក្រមប្រឹក្សាធម្មនុញ្ញទាំងអស់ត្រូវដកចេញ ពីសមាជិកគណៈបកទាំងអស់ទៅរកមនុស្សអព្យាក្រឹតអានឹងអព្យាក្រឹតមានន័យថាមនុស្សនឹងមិនស្រឡាញ់អាឡុងមិនស្រឡាញ់ម៉ាណែតមិនមែននៅក្នុងបកអាឡុងមិនមែននៅក្នុងបកអាម៉ាណែតអញ្ចឹងណាឧបមាអញ្ចឹង គេហៅថាមនុស្សអព្យាក្រឹតគឺមនុស្សយកជាតិជាធំមនុស្សដែលគិតពីផលប្រយោជន៍ជាតិណាហើយមនុស្សនឹងត្រូវមានសារជាតិជាខ្មែរហើយមិនធ្លាប់ធ្វើឆ្កែយួនដោយពួកអាចាស់ចាស់ប្រមាណក្បាលនោះទៅទៀតមិនធ្លាប់ធ្វើឆ្កែយួនទៀតត្រូវរៀបចំរៀបចំប្រព័ន្ធបោះឆ្នោតឲ្យត្រឹមត្រូវរៀបចំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឲ្យបានត្រឹមត្រូវរៀបចំក្រុមប្រឹក្សារដ្ឋធម្មនុញ្ញឲ្យបាន ត្រឹមត្រូវ រៀបចំកោចោបឲ្យបានត្រឹមត្រូវហើយបន្តមកយើងបោះស្នោត ហើយមិនបាច់ឲ្យលោកប្រធានសំរងស៊ីទេឥឡូវសមាជិកភាពពួកអាឡុងដែលពួកឯងថានៃសមាជិកជេរប្រមាថសមាជិកភាពជេរប្រមាថពួកឯងតែងតែប្រខូចពួកយើងថាពួកយើងនឹងគឺជាសមាជិកភាពជេរប្រមាថសមាជិកភាពល្ងងខ្លៅតែមិនចឹងទេអញ្ចឹង ចង់ឲ្យអាម៉ាណែតមកប្រកួតជាមួយនឹងពួកសមាជិកភាពល្ងងខ្លៅរៀបចំទេហ៊ានទេហ៊ានលេងអត់ពួកយើងអត់មានធនធានទេកភ្លើងក៏អត់មានលុយក៏អត់មានมันដូចពួក ACPP វាមានកភ្លើងវាមានលុយប៉ុន្តែយើងអត់ខ្លាចទៀតកភ្លើងព្រោះប្រកួតបោះឆ្នោត គេអត់ប្រើកភ្លើងទេគេប្រើកម្មវិធីនយោបាយ ណាគេប្រើកម្មវិធីនយោបាយហើយសន្យាគ្នា អាណាហ៊ានយកកភ្លើងមកប្រកួត និងយកការគម្រាមកំហែងមកប្រកួតអានឹងឈ្មោះថាអាឆ្កែដាក់លក្ខខណ្ឌគ្នាទៀតដាក់លក្ខខណ្ឌគ្នាទៀតអាណាហ៊ានយកកភ្លើងមកប្រកួតហើយយកការគម្រាមកំហែងប្រើប្រាស់កភ្លើងមកប្រកួតអានឹងហៅថាពួកអាឆ្កែហើយកញ្ចប់ថាវិការនៃការដាក់ នៃការដាក់ចូលនៅក្នុងការផ្សព្វផ្សាយនយោបាយត្រូវកំណត់ស្មើគ្នាឧបមាថាគណៈបកប្រជាជនត្រូវកំណត់2លានដុល្លារគណៈបកផ្សេងផ្សេងត្រូវកំណត់2លានដុល្លារដូចគ្នាប្រមាណភាគរយរដ្ឋជាអ្នកជួយគណៈបកនយោបាយនឹងប្រមាណភាគរយទៀតគណៈបកនយោបាយនឹងគឺជាអ្នកចេញដោយខ្លួនឯងហើយដាក់ឲ្យស្មើភាពគ្នាហើយប្រកួតកម្មវិធីនយោបាយ ទុកឲ្យពជាបរតអ្នកជ្រើសរើសចាំមើលមើលអាកូនសិស្ស West Point ខ្លាំងឬក៏កូនសិស្សលោកខ្លាំងជាង អាកូនសិស្ស West Point សួរថាតាម៉ណែតហ៊ានប្រកួតទេខ្ញុំជឿខ្ញុំចេះតែនិយាយទៅទេខ្ញុំដឹងថាពួកអាចោម៉ាស៊ីដោះនឹងវាមិនហ៊ានប្រកួតទេពីព្រោះវាដែលហ៊ានទេគ្រាន់តែលឺសមាជិកភាព អ្នកបកែបកែដូចអាឡុងអីទៅ ងាប់ហើយពួកអាម៉ណែតហ្នឹងគេថាភ័យអាចរៀកនោមហើយពួកអាបកាច់អស់នេះក្រៅពីវាស្លៀកពាក់ខោអាវស្អាតណាវាប្រើលុយទៅទិញទឹកចិត្តគេវាប្រើកភ្លើងពាក់អាវធំណាវាប្រើប្រជាពិធដ្ឋណាពួកអានេះវាចេះស្អីវាចេះស្អីវាវាអត់មានចេះអីតទៅសោះចឹងហើយបានខ្ញុំថាបងប្អូនណា បើឲ្យហ៊ុនសែនឲ្យគណៈបកសង្គ្រោះជាតិត្រឡប់មកវិញហើយមិនបាច់ឲ្យទៅកឹមសខាទេប្រាប់ថាមិនបាច់ឲ្យទៅកឹមសខា ហើយក៏មិនបាច់ឲ្យទៅលោកសំរងស៊ីដែរឲ្យមកអាឡុងមកក៏បានដែរឲ្យមកអាឡុងសូនរាប៉ាងសុខឿនចាំសនីអញ្ចឹងទៅឧបមាអញ្ចឹងណាខ្ញុំឧបមាទេតែខ្ញុំមិនដឹងថាពួកគាត់គិតមិនហិចទេ តែអានេះសម្រាប់ខ្ញុំសម្រាប់ខ្ញុំខ្ញុំមិនដឹងថាពួកគាត់ទៅគាត់គិតម៉េចទេសម្រាប់ខ្ញុំឲ្យគណៈបកសង្គ្រោះជាតិមកយើងហើយយើងទុកឲ្យលោកប្រធានសំរងស៊ីនៅពីក្រោយយើង ធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់យើងសួរហ៊ុនសែនសិនហើយហ៊ានឲ្យអត់សួរសិនហើយហ៊ានប្រកួតអត់ហើយហ៊ានប្រកួតអត់អាម៉ណែតហើយហ៊ានប្រកួតអត់ខ្ញុំថា គីឡូពួកវានោះបំវាចេញមកវានិយាយប្រាប់យើងថាអាឡុងអើយអញមិនប្រកួតជាមួយឯងទេ ពីព្រោះប៉ះសង្គ្រោះជាតិឯងក្បត់ជាតិប៉ឯណាចេះក្បត់ជាតិទេក៏ដូចមកអាផេះប៉យួនបកើតអត់ក្បត់ជាតិដល់ប៉ខ្មែរបកើតក្បត់ជាតិដែរក៏ដូចមកអានផ្ទះផ្ទប់ពួកឯងនេះ បើកុំតែមានកភ្លើងទេអា បើកុំអីនឹងមិនបានមកអំពុះទេឯងផុយតែផុយស៊ីផុយអញប្រាប់តែពួកឯងនេះកូនអភិជនអាចស្អីទេ ពួកឯងនេះសិតតាកូនឆ្កែទេដែលបានคลายទៅជាអភិជននឹងដោយសារយួនលើកបន្តុកទេ ពួកអាកំណត់ឆ្កែពួកអាកំណត់ឆ្កែឯងអស់នេះនោះឯងគ្រាន់តែប្រាប់ចេះទេឯងវាមិនខុសពីកំណត់អញប្រហែលទេកំណត់អញក៏ចេញមកពីប្រជាពលរដ្ឋកសិករដែរណា ប៉ុន្តែអញវាមិនថោកដោយពួកឯងទេអូខេណាអញវាមិនថោកដោយពួកឯងអញ្ចឹងបើឯងចង់ប្រកួតឯងចង់ធ្វើអភិជនឯងចង់ធ្វើកូននាយករដ្ឋមន្ត្រីអាចស្អីឯងខ្លាំងចេញពីសាលាបកែឯងពីមកប្រកួតគ្នាទៅប្រកួតបោះឆ្នោតទៅប៉ុន្តែប្រវល់ឯងដូចប្រវល់ឆ្កែឲ្យឡើងដើមថ្នោតអញ្ចឹងណាព្រោះពួកឯងវាខ្លាចពួកឯងវាខ្លាចវាមិនហ៊ានទេ បបួលពួកឯងដូចបបួលឆ្កែឡើងដើមថ្នោតប៉ណាំងគ្នាពួកឯងមិនហ៊ានទេណាហើយអានឹងសន្តិវិធីអានឹងអានឹងអត់ធ្វើសង្គ្រាមអីទេនឹងហើយក៏អត់មានប្រឆាំងនេះទេអានឹងត្រឹមត្រូវអានឹងគឺបោះឆ្នោតត្រឹមត្រូវណាឈ្នះឡើងកាន់ណាណាឈ្នះឡើងកាន់ណារៀបចំអញ្ញាកដាលឲ្យបានត្រឹមត្រូវឲ្យគ្រប់ភាគីទទួលយកបានខ្ញុំប្រាប់ហ่าពួកអាអ្នកមានឯងអស់នេះនោះអាអ្នកមានជន់ថ្មីលក់ដីខ្មែរឲ្យយួននេះ ពួកអានេះមានឯងអស់នេះនេះគ្មានគីឡូអាចស្អីទេពួកអាអាចបើនៅស្រុកគេនេះគេកំណត់លុយក្នុងការឃោសនាគេកំណត់ចំនួនលុយគណៈបកនយោបាយនីមួយនីមួយគឺចំណាយអត់ឲ្យលើសពីប៉ុណ្ណេះទៅប៉ុណ្ណេះអានឹងក្នុងការឃោសនា ក្នុងការយុទ្ធនាការប៉ុន្តែពួកឯងនេះបងប្អូនខ្ញុំចេះបបួលវាលេងខ្ញុំដឹងថាពួកអាផេះហ្នឹងវាគ្មានហ៊ានទេខ្ញុំបបួលវាហ្នឹងដោយបបួលឆ្កែឡើងដើមថ្នោតប៉ណ្ណឹងគ្នាចឹង ពួកអាអស់នេះវាមិនហ៊ានទេដោយអាម៉ាណែតដូចស្អីនេះអានេះវារៀននៅ West Point មែនប៉ុន្តែអាចជាគ្នាទេអាចគោជាគ្នាទេអាគឹមសន្តិភាពក៏ដោយអាគោមក៏ដោយអាណាក៏ដោយពួកអាចំនួនថ្មីហ្នឹងណាពួកអាចំនួនថ្មីរបស់ CPP ហ្នឹងសួរវាមើលឲ្យវាហ៊ានបោះស្រោត្រឹមត្រូវវាហ៊ានពួកអាដៃញ៉នេះអត់ក្លាហានទេពួកអាដៃញ៉នេះនោះវាឃើញភាពក្លាហានស្អីវាទេ ចាអាដៃអស់នេះនោះរស់នៅនៅក្នុងវិមានមាសប៉ុន្តែកំណត់វាជាសត្វប្រេតសត្វនរកសត្វតិរិឆានទេព្រោះអាដៃអស់នេះនោះអញ្ចឹងយើងកុំទៅរស់នៅ ក្នុងវិមាន មាសហើយប្រើចិត្តតិរិឆានយើងសុកចិត្តរស់នៅ ក្នុងណាក្នុងខ្ទមកបាក់កបែកប៉ុន្តែចិត្តយើង ជាទេវតា ពួកវានឹងអញ្ចឹងបងប្អូន អញ្ចឹងបានអានេះខ្ញុំនិយាយលេងណាបើបើណាខ្ញុំនិយាយលេងទេតែជាមួយនឹងពួកអាម៉ាណែតហ្នឹងនិយាយដល់ចំណុចហ្នឹងវាចូលដល់ចំណុចសំខាន់ចំណុចសំខាន់ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងសេចក្តីថ្លែងការណ៍របស់ហ៊ុនសែនការលើកឡើងរបស់ហ៊ុនសែន ការដែល ទៅសម្ពោធស្ពានអាកាសកាលពីថ្ងៃមុននេះហ៊ុនសែនគេនិយាយអំពីរឿង ប្រទេសសន្តិភាពគេនិយាយអំពី បាន7មករាបានមានសន្តិភាពណាបានមានសន្តិភាពដូច្នេះនរណាចង់បំផ្លាញចង់លុបបំបត្តិ7មករាគេថាទោះជាគណៈបកប្រជាជនធ្វើសង្គ្រាមបង្ហូរឈាម ក៏ត្រូវតែការពារថ្ងៃ7មករានឹងដែរអានឹងយោងតាមសម្ដីហ៊ុនសែនណាខ្ញុំថាអើអានឹងភាសានឹងភាសាឆ្កែអញ្ចឹងហើយភាសាខ្មែរឆ្កែបំរើម្ចាស់បងប្អូនស្ដាប់សម្ដីហ៊ុនសែនបានដឹងថាអូភាសានឹងភាសាឆ្កែបំរើម្ចាស់អានឹងនិយាយបំពេញទឹកចិត្តម្ចាស់ណាព្រោះអូ ហ៊ុនសែននឹងព្រុសអញ្ចឹងព្រុសព្រុសដើម្បីអីដើម្បីបំពេញចិត្តម្ចាស់ព្រោះម្ចាស់វាក្តៅកាហាយដល់ម្ចាស់ក្តៅកាហាយទៅឆ្កែវាត្រូវសេះចំឯងយូរយូរទៅចង់កាត់ជាឆ្កែដែរហ៎បើតែខ្ញុំចាប់ពីទៀតទេខ្ញុំចាប់ពីទៀត ខ្ញុំចង់ប្រៀបធៀបទេបងប្អូនណាខ្ញុំមិនឆ្កែទេណាមិនដូចហ៊ុនសែនទេអូខេខ្ញុំមិនដូចហ៊ុនសែនទេស្លាក់សស្លើតអីណាអីទុះធ្វើសង្គ្រាមអីហីនិយាយមិនដាច់ពីមាត់ថាមាន7មករាទើបមានសន្តិភាពមាន7មករាទើបមានសន្តិភាព ខ្ញុំថាចុះអាពេលមាន7មករាហ្នឹងគេ79ទេ79 80 81 82 83 84 85 86 87 88 89 90 91 92 93បានមានការបោះឆ្នោតមិនទាន់មានសន្តិភាព94ក៏មិនទាន់មានសន្តិភាព95ក៏មិនទាន់មានសន្តិភាពណា អេ92ទើបមានការពង្រួមពង្រួម93ទើបមានការពង្រួមពង្រួម right ហើយចុះ10ឆ្នាំពីមុនដែលដែល7មករានោះអាមិនក៏ឯងមិនសូនសន្តិភាពផងអាអាចអាអាចពួកអាអាចអាពេល79មកនោះកាលនោះឯងមិនក៏មិនសូនសន្តិភាពអាមិនទៅមកសូនសន្តិភាពឥឡូវហ្នឹងណាហើយសន្តិភាពឥឡូវហ្នឹងឯងសូនមិនត្រូវព្រោះ បានការបង្រួបបង្រួមហ្នឹងវាបង្កើតឡើងដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសហេយើងនិយាយចឹងចុះណាបន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទើបបញ្ចប់នៅភ្លើងសង្គ្រាមបើកុំអីស្មានតែអាអាចដែលគ្រប់គ្រងដោយយួននឹងស្មានតែវារស់នៅស្រួលឯងស្មានតែវារស់នៅស្រួលឯង បងប្អូនគិតមើលត្រីភាគីប្រឆាំងជាមួយវាជាមួយអាយុនឆ្លៀនពៀនជាមួយនឹងអារបបហ៊ុនសែនរាល់ថ្ងៃហ្នឹងអង្គការសហប្រជាជាតិគេអត់ទទួលស្គាល់របបហ៊ុនសែនដែលចូលមក79ទេ គេអត់ឲ្យអាសនៈវា នៅក្នុងអង្គការសហជីវជាតិទេ គេតម្កល់អាសនៈនឹងទៅទៅនេះណា10ឆ្នាំជាងតលតសហភាពសូវៀតដួលរលំគ្រេងបានវាតថេះតថា សបេសវាចរចាបង្កើតបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទើបមានរហូតដល់ថ្ងៃហ្នឹងទើបវានឹងបានជ្រះជ្រំស្រួលបួលទើបពូជវានឹងคล้ายទៅជាអុកញ៉ាមហាសេដ្ឋីកដុំ2អ្នកមានគឺបានដោយសារ23ដុល្លារ91 23ដុល្លារ91គឺគ្រប់ភាគីអ្នកនាំគ្នាបង្កើតឡើង វាអត់នាំគ្នាបដូរផ្ដាច់មិនថាអានឹងគឺជាកិច្ចព្រមព្រៀងសន្តិភាព វាទៅជាអា7មករាយួនឆ្លៀនពៀនគឺជាថ្ងៃនាំមក នៅសន្តិភាពក៏ដូចមេអាពងក្តោណែពួកអាគាំទ្រ CPP ហើយឯងគប់ប្រភ្លឺម៉ែអញវាឆ្ងល់ហើយក៏ខួរក្បាលហើយនឹងខួរក្បាលចូលទឹកអស់យួនសម្លាប់ជាដូនជាតាឯងណាយួនដុតផ្ទះឯង យួនធ្វើឲ្យម៉ែឪឯងបងប្អូនឯងបែកបាក់គ្នាចុះឯងនៅគ្រប់ត្រូល CPP នឹងដល់ណាទៀត CPP នឹងយួនអ្នកបកើតណាអាម៉ៃក្បឿងហើយយល់ទេ CPP នឹងយួនអ្នកបកើតណាពួកអាម៉ៃក្បឿងឯងដឹងហ៎ហឹមមែនឯចននេះចននេះមិនចឹង CPP យួនអ្នកបកើតហើយវាបកើតមកសម្រាប់ជួយឯង វាបង្កើតមកសម្រាប់ឆ្លៀនពាក្យហ្នឹងហើយវាមិនដែលបង្កើតដើម្បីជួយឯងទេអាហ្នឹងវាផ្ទុយពីច្បាប់ណាវាផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាស៊ើបចុះស៊ើបឡើងប្រវត្តិគណៈបកប្រជាជនយួនអ្នកបង្កើតដល់ពេលវាចោតគណៈបកសង្គ្រោះជាតិដែលខ្មែរយើងអ្នកបង្កើតសោះថាគណៈបកយើងនឹងមានអាមេរិកជួយពីក្រោយខ្នងហើយចោតថាបកយើងសន្តិទ្ធភាពជាមួយរដ្ឋបរទេស បន្ទាប់មកម្លាយបាក់យើងបន្ទាប់មកចោតយើងថាយើងក្បត់ជាតិចុះអាបាក់យួននោះអាបាក់យួនដែលបង្កើតដោយយួននោះអានោះស្អីគេវិញអានោះអានោះស្អីគេវិញហើយបងប្អូនទៅជឿបើថាបកសង្គ្រោះជាតិដែលបង្កើតដោយខ្មែរវាថាក្បត់ជាតិចុះអាបង្កើតអាបកបង្កើតដោយយួនអានឹងវាមិនរឹតតែក្បត់ជាតិណាស់ទៅហើយបកខ្មែរយើងបង្កើតវាចោតតែក្បត់ជាតិវាថាមានអាមេរិកនៅពីក្រោយខ្នងបកហ្នឹង តែខ្មែរយើងអ្នកបកកើតទេចុះអាបកគណៈបកប្រជាជនដែលយួនអ្នកបកកើតតាំងពីមុនមករហូតវាប្រើប្រាស់តលឥឡូវហ្នឹងអញ្ចឹងមានតែយួននៅពីក្រោយខ្នងហើយចុះបើដឹងតែយួននៅពីក្រោយខ្នងហើយចុះមិនក៏ឯងទៅគ្រប់គ្រងអាគណៈបកនោះទៀតណែយើងចង់សួរអញ្ចឹងអាមិនក៏ពលលោកឯងទៅគ្រប់គ្រងបកនោះទៀតព្រោះអាបកនោះឯងអ្នកដុតផ្ទះខ្មែរ អាបាក់នោះហើយអ្នកនាំសង្គ្រាមតិចចូលនៅក្នុងប្រទេសកម្ពុជាអាបាក់នោះហើយអ្នកនាំឲ្យមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាអាបាក់នោះហើយដែលនាំឲ្យខ្មែរនៅក្នុងប្រទេសកម្ពុជារាប់លានអ្នកដែលត្រូវបាត់បង់ជីវិតចុះអាម៉េចក៏អ្នកទាំងអស់គ្នាត្រូវទៅគាំទ្រអាបាក់យួនបកកើតនោះដែលហ៊ុនសែនគាំទ្រអស់ថ្ងៃហ្នឹងហើយហ៊ុនសែនប្រកាសថាអីការពារសុកចិត្តធ្វើសង្គ្រាម សុកចិត្តធ្វើសង្គ្រាមដើម្បីការពារថ្ងៃ7មករាជាថ្ងៃបុណ្យជាតិយេទៅនិយាយចុងទៅដល់អាថ្ងៃនាំមកនៅកិច្ចប្រកិច្ចសន្តិភាព យើងមើលថ្ងៃ7មករាអន្តរជាតិចោទថាជាថ្ងៃដែលយួនឆ្លៀនពៀនបងប្អូនមិនអន្តរជាតិមិនត្រឹមតែយើងចោទទេអន្តរជាតិចោទថាអា7មករាយួនឆ្លៀនពៀន មានចំណុចត្រង់ណា ដែលថាយួនមិនឆ្លៀនពៀនហើយថាខ្មែរចេះតែចោតចុះបើអន្តរជាតិគេចោតអញ្ចឹងដែរចុះបើអាស៊ាន គេថាអញ្ចឹងដែរហ្នឹងមិនអីថាតគណៈបកប្រឆាំងយើងឥឡូវបងប្អូនថាមើលមើលមិនតែយើងអ្នកថាណាបើអន្តរជាតិគេថាអញ្ចឹងដែរគេថាយួនឆ្លៀនពៀនណាគេថាយួនឆ្លៀនពៀន ហើយបកដែលយួនឆ្លៀនពៀនវាទៅ ជាបកនាំមក នៅសន្តិភាពវាមិនត្រូវនៅមិនចឹងឯងបងប្អូនណានាំមកនៅសន្តិភាពអីហឹមសន្តិភាពមួយម៉ាត់ណាក៏ដោយចង់បង្កើតសង្គ្រាមដើម្បីការពារអ្វីដែលវាមានហើយប្រទេសសន្តិភាពអូងាយស្រួលណាស់ហើយ អាពាក្យហ្នឹងអាសូរតែយើងអ្នកនិយាយទៅ ពួកអាមានកំភ្លើងនឹងអ្នកនិយាយទៀតបងអូនជនវាណាអានេះមានកំភ្លើងនឹងអ្នកនិយាយទៅទៀតយើងគ្រាន់តែថា7មករាជាថ្ងៃ ដែលយួនឆ្លៀនពៀនគួរតែលុបវាចោលទៅលុបវាចោលទៅ ដាក់ថ្ងៃសន្ធិសញ្ញា អីទីក្រុងប៉ារីសនោះហើយអាថ្ងៃហ្នឹង អាសូរតែអត់មានវត្តមានហ៊ុនសែនទៅមានវត្តមានហ៊ុនសែនដែរហើយហ៊ុនសែនអួតថាអឺណែ PPA PPA ហ្នឹងគឺ Peace uh, Paris Peace Agreement right កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសណាគេដាក់នេះឃើញទេ7មករាមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពឯណា កិច្ចព្រមព្រៀងសន្តិភាពដែលសញ្ញេដោយហ៊ុនសែនទទួលស្គាល់ថាប្រទេសកម្ពុជាមានសន្តិភាពណាណាគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាមេរិកគាត់ទៅ7មករាអាបែងក្បឿងអញសួរឯងអគុណសន្តិភាព គឺស្មើនឹង អគុណកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយអាមេរិកក៏អគុណសន្តិភាពដោយថ្ងៃ7មករាហើយគឺក៏ប្រឡប់ម៉េះក៏ទៅម៉េះប្រឡប់ហ៎អញវាឆ្ងល់ អគុណសន្តិភាពត្រូវដើរតាម កិច្ចព្រមព្រៀងទីក្រុងប៉ារីសពីព្រោះគេដាក់ថា PPA Paris Peace Agreement PPA ចឹងបើឯងនាំគ្នាដើរតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឯងត្រូវតែធ្វើប៉ុនថ្ងៃ23ដុល្លារ90 91អាមិនក៏ឯងថាអគុណសន្តិភាព ដោយ7មករា 7មករាមានសន្តិភាពអូឯងពីកាលណាមក7មករាហើយបាញ់គ្នាខ្ជុលខ្មែរនៅសម្រាប់ខ្មែររហូត4 10ឆ្នាំហ៎ហើយដល់7មករានាំមកសន្តិភាពស្អីគេអញអត់យល់អញអត់យល់អាណានិយាយអាម៉េចប្រវត្តិសាស្ត្រពួកអា CVP និយាយមិនអញអត់ខ្វល់អញត្រង់តែដឹងថាពេលដែល7មករាហើយ គ្មានការបោះឆ្នោតគ្មានអីទេម៉ែអញធ្វើស្រែឪអញធ្វើស្រែនឹងបងសម្រាប់តបងពួកឯងនឹងឲ្យជ្រះជ្រំនឹងការហ្នឹងណាអើថាថាអត្តនឹងមួយទៅចោះប៉ុន្តែ7មករាវាមិនមែននាំមកនៅសន្តិភាពទេហើយបើត្រូវការអគុណសន្តិភាពត្រូវ ដាក់ថ្ងៃបុណ្យ23ដុល្លារនឹងចូលនៅក្នុងបុណ្យជាតិហើយជាបុណ្យដ៏ធំជាងគេទាំងអស់ណាជាបុណ្យដ៏ធំជាងគេទាំងអស់មិនមែនប៉ុន7មករាជាប៉ុនធំទេអើគណៈបកប្រជាជនធ្វើប៉ុនទៅ7មករាសម្រាប់បកពួកឯងសម្រាប់សមាជិកបកពួកឯងប៉ុន្តែមិនត្រូវយកធ្វើប៉ុនជាតិទេបើពួកឯងជាអ្នកដឹងគុណរបស់យួនណា ឯងអាចយកប៉ឯងនឹងអា7មករានឹងឯងដាក់ចាត់ទុកថាវាជាបុណ្យរបស់ពួកឯងទៅចោះកុំដាក់ថាជាបុណ្យជាតិព្រោះកាលណាបើឯងដាក់ជាបុណ្យជាតិមានន័យថាឯងនឹងបខំឲ្យគេដឹងគុណយួនដោយពួកឯងដែរហើយគេមិនមែនឆ្កែយួនដោយពួកឯងគេទៅដឹងគុណយួនអាម៉េចហើយដោយហ៊ុនសែននិយាយថាអើថ្ងៃនោះថ្ងៃគេដាក់ឲ្យឈប់អ្នកណាមិនឈប់ទៅធ្វើការទៅខ្ញុំថាទេ បើឯងកុំយកទៅដាក់ប៉ុនជាតិមានអាណាគេឈប់គេធ្វើការហើយប៉ុន្តែដល់ឯងអ្នកដាក់ឲ្យគេឈប់ណាឯងអ្នកដាក់ឲ្យគេឈប់ហើយអាណាគេពេញចិត្តឲ្យឯងយកទៅដាក់អា7មករាស្អីគេនោះណាមានអ្នកណាគេពេញចិត្តឲ្យឯងយកទៅដាក់ឯងយកទៅដាក់ខ្លួនឯងចង់ប្រម៉ូតយួនឯងចង់ប្រម៉ូតមេឯង ឯងយកទៅដាក់ដល់គេថាប៉ុន7មករាជាប៉ុនជាតិឯងដល់ពេលមានគេចំទាស់ខឹងគេសិតថាអើបើបើឯងមិនចង់ឈប់ទេឯងធ្វើការទៅធ្វើការមិនបើរោងចក្រវាបិទប៉ុន្តែធ្វើការនៅតែធ្វើហ្នឹងអត់ធ្វើការនៅរោងចក្រធ្វើការនៅផ្ទះខ្មោចអីមានរឿងអីអឺអន់អត់ធ្វើការនៅ រងចាយទៅការនៅផ្ទះអ្នកមានប្រពន្ធការឲ្យថ្មីថ្មោអាហ្នឹងគាត់ទៅស្រួលទៀតគាត់ធ្វើការនៅផ្ទះទៅណាមកប្រយុទ្ធប្រណាំងពុនគាត់ធ្វើការឲ្យថ្មីថ្មោទៅឆាប់បានកូនឆាប់បានប្រកាសជនធានមនុស្សចឹងបានខ្ញុំចង់និយាយបងប្អូនណាខ្ញុំចង់និយាយប្រាប់ទៅហ៊ុនសែនចេះ នៅសហរដ្ឋអាមេរិកគេមានការបោះឆ្នោតផ្លាស់ប្ដូរគ្រប់ពេលគ្រប់វេលាទាំងអស់អាអ្នកកាន់អំណាចវាមិនដែរនិយាយថាដូរកើតសង្គ្រាមណាដូរកើតសង្គ្រាមឯងអត់ដែរមានទេមានតែ អាសត្វតិរិឆានបំរើបរទេសខ្លះ ពួកអាសត្វទេរិឆានបំរើបរទេសខ្លះវានិយាយថាបើវាចាញ់ឆ្នោតកើតសង្គ្រាមហើយឯងចង់ធ្វើអីចុះឯងចង់បោះឆ្នោតឬក៏ឯងចង់កាន់អំណាចមិនបោះឆ្នោតចង់និយាយចេះបើគួងតែឯងនិយាយថាអើបើសិនណាជាចាញ់ឆ្នោតកើតសង្គ្រាមអាសួរថាចឹងឯងចង់បោះឆ្នោតឬក៏ឯងចង់ហើយចង់ធ្វើម៉េចឲ្យវាឆ្នោត មើលមើលមើលមើលមើលមើលមើលមើលយើងសួរឯងយើងសួរពួកឯងមើលឯងចង់បោះឆ្នោតឬក៏ឯងមិនចង់បោះឆ្នោតបើឯងមិនចង់បោះឆ្នោតឯងចាំបីរៀបចំចំណាយលុយបោះឆ្នោតដល់អាប្រកាច់ងាប់អីបើគង់តែបោះឆ្នោតពេលឯងចាញ់ទៅកើតសង្គ្រាមដដែលហ្នឹងឯងបោះឆ្នោតធ្វើស្អីឯងវាឆ្ងល់ណា ហើយដល់ពេលវាថាកើតសង្គ្រាមនឹងវាអត់និយាយថាវាអ្នកថាអ្នកអ្នកធ្វើសង្គ្រាមនេះវាថាយើងនឹងទៅធ្វើបាបវាហេវាថាយើងទៅធ្វើបាបវាវាថាអ្នកដែលឈ្នះហ្នឹងណាវាថាវាថាអ្នកដែលឈ្នះហ្នឹងណាទៅធ្វើបាបវាហើយចុះបើវាមិនខ្លាចមិនបើវាធ្វើតាំងពីវា ដឹកនាំប្រទេសវាធ្វើបាបគេហ៎វាខ្លាចដូចអឺប៉ុលពតគេស៊ីសងសងសឹកហ៎ ប៉ុន្តែពេលវាកាន់អំណាចវាអត់ធ្វើល្អទេវាធ្វើបាបគេហើយដល់ពេលអញ្ចឹងវាភ័យវាភ័យខ្លាចអ្នកកាន់អំណាចក្រោយខ្លាចអ្នកតម្លាក់ខ្លាចវាប្រជាពលរដ្ឋលែងកាន់អំណាចទៅខ្លាចវាអស់អំណាចខ្លាចវានឹងប្រជាពលរដ្ឋវាយក្បាលវានឹងកុលអាស័យដបងចប់ដូចសម័យប៉ុលពតវាភ័យវាដល់វាភ័យវាវាប្រើលេសថា វាប្រើលេសថាបើអញចាញ់ឆ្នោតបើឆ្នោតចាញ់មានសង្គ្រាមហឹមហើយបើឯងនិយាយចឹងដាល់ដាល់និយាយទៅស្អីហ៎ឯងមិនគុំមិន declare ប្រាប់ពិភពលោកឲ្យសរសេរដាក់នៅក្នុង រដ្ឋធម្មនុញ្ញដាក់ថាប្រទេសកុម្មុយនីសផ្ដាច់ការត្មង ទៅ កាន់អំណាចតតកូលអញត្មងទៅហើយទៅសេនាំនេះទៅសេដាក់មើលមើលមើលពួកអាកាន់ណៃរងឯងហើយទៅសេហើយកែប្រែរដ្ឋធម្មនុញ្ញឲ្យអស់មើល អញសួរឯងហើយកែអស់អាលីងមើលហើយមិនបាយរៀបចំបោះឆ្នោតនាំតែប្រហិនលុយរកអាចអីទេអញនិយាយចឹងតែជួឡុងគ្មានទៅទុកមាត់អីទេអញនិយាយតែពីតែពីចឹងឯងឯងកែហើយកែរដ្ឋធម្មនុញ្ញហើយឯងប្រកាសប្រាប់ពិភពលោកថាប្រទេសកម្ពុជា declare ខ្លួនឯងឲ្យคล้ายទៅជាប្រទេសកុម្មុយនីសផ្ដាច់ការ អត់ត្រូវការបោះឆ្នោតអីទេកាន់អំណាចបកតែមួយកាន់អំណាចបកតែមួយអត់មានបកពីរទេណាអត់មានបកពីរទេកាន់អំណាចបកតែមួយចប់បាយនិយាយទេអាស្វាពួកអាស្វាឯងបាយនិយាយទេអញក៏មិននិយាយដែរចំថ្ងៃនេះអ្នកធ្វើការច្រើនណាតែកាលនេះពួកនេះនៅធ្វើការអូថែមអឹម ហោកន្លែងចិត្តផាកឡានអត់បានទេបងប្អូនណាហឹមឥឡូវដាក់អញ្ចឹងមើលដាក់អញ្ចឹងប៉ណ្ណាពួកវាអត់ហ៊ានទេពួកវាហើយដល់នេះតាំងយកមកគម្រាមហើយប្រជាពលរដ្ឋខ្មែរឮតែសង្គ្រាមភ័យស្ទើរលួសពលឹងឮតែចាញ់ឆ្នោតអាវាចាញ់ឆ្នោតកើតសង្គ្រាមនោះ បងប្អូនខ្មែរភ័យលួសព្រលឹងសង្គ្រាមទៀតហើយមិនដឹងជាស្អីទេបងប្អូនមិនដឹងជាខ្លាចស្អីទេខ្លាចពួកអបកាច់នឹងរោបកាច់អីអាពួកនឹងវាខ្លាចជាងយើងទៀតណាបងប្អូនហេតុអីបានខ្ញុំថាវាខ្លាចជាងយើងពីព្រោះរាល់ថ្ងៃនេះបើមានសង្គ្រាមវាមិនដឹងវិចលុយវារត់ទៅស្រុកណាទេពួកអបកាច់អស់នឹងនោះហើយវាខ្លាចបាត់បង់ស្រីស្នេហ៍វាណាអានផ្ទះផ្ទប់អស់នឹងនោះ ជឿខ្ញុំមួយម៉ាត់ទៅវាខ្លាចរបស់របរវា បាត់បង់អស់វាមិនចង់ធ្វើសង្គ្រាមទេប៉ុន្តែដើម្បីគម្រាមយើងអ្នកក្រយើងអ្នកក្រខ្លាចអីនឹងការសង្គ្រាមបងប្អូនពួកអាអស់នឹងនឹងវាមានយូរទៅដៃជើងវាស្ពឹកហើយពិសេសអាមេមេនឹងដែលវាអួតវាដើរគម្រាមគេវាប្រាប់កូនចៅឲ្យដើរគម្រាមគេហ្នឹងណាតាមពិតវាអត់ប្រយោជន៍ទេវាយកលុយបន្តិចបន្តួចទៅចិញ្ចឹមទៅចិញ្ចឹមអ្នកទៅចិញ្ចឹមកូនខ្មែរមួយចំនួនដែលគាត់ក្រីក្រណា ប៉ុន្តែបងប្អូនក្រីក្រនឹងស្រួលសងំនឹងខ្ញុំចង់សួរបងប្អូនក្រីក្រទាំងអស់នឹងសួរថា បងប្អូនសុកចិត្តទៅបំរើសុកចិត្តទៅបំរើពួកវាដែរទៅបំរើពួកវាទៅធ្វើឆ្កែពួកវាធ្វើស្អីបើគួងតែធ្វើឆ្កែពួកវាដដែលធ្វើម្ចាស់វាតែមកទៅធ្វើម្ចាស់វាណាខ្ញុំប្រាប់ណាខ្ញុំប្រាប់បើសិនតែធ្វើម្ចាស់វា បើយើងធ្វើម្ចាស់វាវាខ្លាចយើងជាងស្អីទៅទៀតបើយើងធ្វើម្ចាស់វា ហើយវាខ្លាចសង្គ្រាមណាស់ពួកអានិយាយថាមិនដូរខ្លាចសង្គ្រាមនឹងវាមានទ្រពរបស់កូនប្រពន្ធវាអាខ្លះមានសិទ្ធិស្រីក្មេងៗ2 3សួរថាវាចង់បាត់អូពួកអានោះមិនហ៊ានធ្វើដូចយើងទេ យើងមានអីត្រូវស្ដាយងាប់ហើយកើតទៀត កើតហើយងាប់ទៀតងាប់កើតកើតងាប់ហើយយើងមានអីត្រូវស្ដាយយើងអត់មានអីផងអត់មានលុយអត់មានឡានទំនើបជិះផងពួកវាតើសិតតែមានឡានទំនើបជិះណាហើយវាចង់បាត់បង់ឯងអើបើវាចង់បាត់បង់វាបកកឲ្យមានសង្គ្រាមទៅណាបើវាចង់ឲ្យបាត់បង់វាបង្កើតសង្គ្រាមទៅសាមើមើអានឹងវាចឹង ហើយអ្នកណាអ្នកបង្កើតសង្គ្រាមវានោះវានោះអ្នកនិយាយគេប្រមូលវាបោះឆ្នោតត្រឹមត្រូវវាអត់ត្រឹមត្រូវទេវាសុកចិត្តលួចប្លន់លួចប្លន់លួចប្លន់ដល់ពេលគេចង់ឈ្នះសិតតែចោតគេតែក្បត់ជាតិសិតតែចោតគេតែក្បត់ជាតិហើយវានោះស្រឡាញ់ជាតិណាស់វាអ្នកចោតគេសោះហ្នឹងណាហើយវាថាវាស្រឡាញ់ជាតិដល់ពេលអ្នកណាមិនជឿវាវាយកកំភ្លើងមកភ្ជួងគេហឹមអានឹងមិនសង្គ្រាមវាធ្វើឲ្យគេឈឺចាប់ហ៎ អានឹងមិនសង្គ្រាម មូលហេតុអីដែលនាំឲ្យកើតសង្គ្រាមមូលហេតុមកពីវាដឹកនាំនោះវាមិនដែលមូលហេតុមកពីអាឡុងអ្នកនិយាយវាមិនដែលមូលហេតុមកពីគណៈបកប្រឆាំងខ្លាំងកើតសង្គ្រាមគណៈបកប្រឆាំងដែលថាជាប់ឆ្នោតទៅសម្រាប់គណៈបកកណ្ណាចោលទាំងអស់ណា មានគោលនយោបាយសម្រាប់ខ្មែរឆោលណាវាអត់មានអញ្ចឹងហេតុអីបានជីវិតមិនព្រមពីព្រោះវាខ្លាចណា វាមិនមែនខ្លាច សង្គ្រាមទេវាវាអាចនិយាយចឹងដែរគ្រាន់តែថាអញ្ចេះដើម្បីកម្លាចយើង ការពារអំណាចរបស់វាវាថា បើវាចាញ់កើតសង្គ្រាមហើយខ្ញុំសួរថាអ្នកណា អ្នកបង្កើតសង្គ្រាមមានន័យថាអាចចាញ់អ្នកបង្កើតសង្គ្រាមមានន័យអញ្ចឹងឬក៏មានន័យថាម៉េចមានន័យថាអាចឈ្នះនឹងអ្នកបង្កើតសង្គ្រាមបើគេឈ្នះហើយគេបង្កើតសង្គ្រាមតែទៀតឧបមា ឧបមាថាខ្ញុំបង្កើតគណៈបកហើយឈ្នះគណៈបកកណ្ដាលអំណាចបើខ្ញុំឈ្នះគណៈបកកណ្ដាលអំណាចហើយស្រាប់តែចាប់ពួកអ្នកគ្រប់គ្រងគណៈបកកណ្ដាលអំណាចទាំងខ្សែទាំងខ្សែទៅសម្លាប់ចោលឥឡូវបងប្អូនថាមើលមើលតើអន្តរជាតិនិងប្រជាពលរដ្ឋគេគ្រប់គ្រងខ្ញុំទៀតអត់បងផល្លានុតើអន្តរជាតិ និងប្រជាពលរដ្ឋគេគាំទ្រខ្ញុំទៀតឬអត់បើខ្ញុំឈ្នះហើយខ្ញុំចាប់អ្នកគាំទ្រគណៈបកកណ្ដាលអំណាចពីមុនហ្នឹងយកទាំងខ្សែទាំងខ្សែយកទៅធ្វើបាបយើងក៏និយាយថាយកទៅសម្លាប់យកទៅធ្វើបាបដោយគ្មានហេតុផលគ្រាន់តែគំនុំផ្ទាល់ខ្លួន ឧបមាអញ្ចឹងខ្ញុំសួរថាតើអន្តរជាតិគេព្រមឯអត់គេសុកចិត្តឯអត់ ប្រជារាស្ត្រខ្មែរ គេព្រមឲ្យធ្វើអញ្ចឹងដែរអត់អត់ទេចុះពាក្យថាអ្នកឈ្នះបង្កើតសង្គ្រាមនឹងអ្នកឈ្នះឯណាទៅឈួត ក្នុងរបបដឹកនាំខ្លួនឯងឲ្យខ្លួនឯងនឹងឧបមាថាខ្លួនឯងឡើងជានាយករដ្ឋមន្ត្រីពឹបស្រាប់តែខ្លួននឹងបើកការបំផ្លាញបល័យពូជសាសខ្លួនឯងអានឹងឈួតអានឹងដូចយកកខ្លួនសំណាប់ធ្វើអត្តឃាតខ្លួនឯង ហើយអ្នកឈ្នះឯណាទៅធ្វើអត្តឃាតខ្លួនឯងអ្នកឈ្នះគេត្រូវការអ្នកចាញ់នឹងឲ្យជួយជ្រោមជ្រែងឥឡូវឧបមាថាបើគណៈបកសង្គ្រោះជាតិឈ្នះខ្ញុំឧបមាបើខ្ញុំដឹកនាំគណៈបកសង្គ្រោះជាតិឈ្នះគណៈបកប្រជាជនតើខ្ញុំត្រូវចាប់គណៈបកប្រជាជនទាំងអស់យកទៅដាក់គុកឯងអត់តតែសោះហេតុអី ពីព្រោះយើងត្រូវការកម្លាំងធនធានទាំងអស់នោះដើម្បីធ្វើការងារដែរមនុស្សណាសុចរិតទៀងត្រង់មនុស្សណាដែលច្បាស់លាស់ត្រឹមត្រូវយើងនៅអញ្ចឹងហើយបានការបោះឆ្នោតនៅក្នុងស្រុកខ្មែរបងប្អូនជាច្រឡំថាពេលបោះឆ្នោតនៅក្នុងស្រុកខ្មែរបោះឆ្នោត ជាប់គណៈបកសង្គ្រោះជាតិកាន់អំណាចគណៈបកប្រជាជនគេដកទាំងអស់តាំងពីលើដល់ក្រោម ខុសខុសហើយអត់មានរឿងអញ្ចឹងកើតឡើងទេ អត់មាន ច្បាប់ណាគណៈបកប្រជាជនទាំងអស់ត្រូវគេដកចេញនេះអត់មានទេ អត់មានទោះតែសោះចុះបើគណៈបកសង្គ្រោះជាតិជាប់តើគេចាប់ដូរពីត្រឹមណា ទៅត្រឹមណា ក្នុងច្បាប់ស្ដីពីការផ្ទេរផ្ទូ តំណែងមន្ត្រីមន្ត្រីទុនគឺចាប់ពីរដ្ឋលេខាធិការឡើងលើ អានឹងគេដោហើយចាប់ពីអគ្គនាយកដ្ឋានចុះក្រមគឺធ្លាប់នៅ មានបណ្ណាប៉ុណ្ណឹងប៉ុន្តែបើគណៈបកនឹងឡើងមកកំណែតម្រង់បែបបត់ផ្សេងពីការគ្រប់គ្រងពីក្បាលម៉ាស៊ីនដោយគណៈបកប្រជាជនកំណែតម្រង់ អញ្ចឹងប្រធានមន្ត្រីអគ្គនាយកដ្ឋានទាំងអស់ប្រធានអគ្គនាយកដ្ឋានទាំងអស់ត្រូវគេបដោះបដាលសារជាថ្មី បើអ្នកនឹងមានសមត្ថភាពធ្វើ បន្តឲ្យគាត់ធ្វើ បើអ្នកនឹងអត់មានសមត្ថភាពធ្វើទេឲ្យគាត់រៀនបើគាត់មិនព្រមរៀនគាត់ចង់ឈប់អានឹងឲ្យគាត់តាមហ្នឹងឬក៏មានការប្រកួតប្រជែងប្រឡងចូលដោយត្រឹមត្រូវ ធ្វើជាប្រធានអគ្គនាយកដ្ឋាន មានការបោះឆ្នោតជ្រើសរើសនៅក្នុងក្រមនៅក្នុងអង្គភាពនៅក្នុងអង្គភាពដើម្បីឲ្យប្រកួតប្រជែងគ្នាឲ្យគ្នាឡើង ទៅកាន់តួនាទី ដើម្បីទទួលខុសត្រូវរៀងរៀងខ្លួន បើកំណែ តម្រង់អញ្ចឹងគេធ្វើគេធ្វើកំណែតម្រង់អញ្ចឹងតែបើឲ្យគេដកចោលទាំងអស់តាំងពីលើទល់ក្រោមគេគ្មានណាគេដកអញ្ចឹងទេ ប្រទេសប្រជាធិបតេយ្យគេបោះឆ្នោត គេបោះឆ្នោតបដូរតែមន្ត្រីទុនដែរមន្ត្រីរឹងគេអត់ដូរទេមន្ត្រីរឹងគេអត់ដូរទេមន្ត្រីរឹងដូចជាក្រមប្រឹក្សាឃុំសង្កាត់ មានការបោះឆ្នោតផ្សេងហើយទៅទៅដូរពេលត្រីអាមិនទៅដូរក្រមប្រឹក្សាឃុំសង្កាត់គណៈបកប្រជាជនចេញមិនកើតព្រោះគណៈបកប្រជាជន ក្រមប្រឹក្សាឃុំសង្កាត់គេបោះឆ្នោតដែរហើយយើងប្រើអំណាចទៅទៅដកគេចោលមិនបានអត់បានទេអត់បានទេ ដូច្នេះគណៈបកប្រជាជននៅតែជាគណៈបកប្រជាជនធ្វើការនៅក្នុងមូលដ្ឋានដដែលអានឹងបើមិនប្រែប្រួលទេបើសិនណាជាមានការបោះឆ្នោតផ្ទេផ្ទុះហើយសហការគ្នាធ្វើពិតណាស់ថាជាគោលនយោបាយគណៈបកសង្គ្រោះជាតិប៉ុន្តែគណៈបកសង្គ្រោះជាតិមានគោលនយោបាយធ្វើដើម្បីប្រទេសជាតិពិតណាស់ថាមន្ត្រីឃុំសង្កាត់របស់គណៈបកប្រជាជនប៉ុន្តែយើងមើលគោលនយោបាយនឹងជាគោលនយោបាយបំរើឲ្យភូមិឃុំខ្លួនឯងយើងអនុវត្តគោលនយោបាយនឹងទៅមានអី អានឹងហើយជាការធ្វើការរួមគ្នាហើយយើងយើងអត់ចេះធ្វើការរួមគ្នាចេះតែជន់ជើងគ្នា ហើយយើងអត់ចង់បាន អាវត្តធម៌នឹងខ្ញុំក៏អត់ចង់បានវប្បធម៌នឹងដែរខ្ញុំអត់ចង់បានអាវត្តធម៌នឹងជន់ជើងគ្នាទេអញ្ចឹងពាក្យដែលហ៊ុនសែននិយាយថា មិនដូរខ្លាយសង្គ្រាមពួកអអស់នេះសិតតែពួកស៊ីលៀសរអៀសខ្លួនសិតតែពួក អាគោកអីកបីដំបៅខ្នងគេហៅក្អែកហើរំលងរំសាយកន្ទុយមិននោះណាអានឹងសិតតែភ័យខ្លួនវា ហើយវានាំគេថាពួកប្រឆាំងនឹងអាក្រក់ណាស់វាមិនដែល ពេលគេឈ្នះឆ្នោតទៅគេមិនដែលយកឯងទៅសម្លាប់ចោលឈួតបើអញ្ចឹងគេមិនខុសពីអពលពតគេមិនខុសពីឯង ហើយបើអញ្ចឹងមិនគេហៅថាគណៈបកគេចង់ផ្លាស់ប្ដូរឯងបើផ្លាស់ប្ដូរឲ្យទៅធ្វើអាក្រក់ជាងឯងតើដែរគេប្ដូរឯងធ្វើអីឈួតពួកអាចំគួតមកពីពួកឯងគិតថោកទាបចឹងបានមើងងាយគេខុសហ្នឹងហើយធ្វើឲ្យគេចេះតែឈឺចាប់ទៅហើយដល់វាអត់ប្រឹងគិត ពីសន្តានចិត្តឲ្យគេល្អបន្តិចវាគិតតែជិះជាន់គេហ្មងវាគិតតែសម្លាប់គេហ្មងវាគិតតែបៀតបៀនគេហ្មងវាគិតតែបំផ្លាញគេហ្មងហើយដល់ពេលបំផ្លាញយូរយូរវាកើតបានជាគំនុំឃើញទេគំនុំហួយអនយោបាយនឹងអាណាអ្នកធ្វើ យួនយួននឹងមេហ៊ុនសែនអញ្ចឹងហើយបានជាហ៊ុនសែនសុកចិត្តការពារ7មករាទោះជាកើតសង្គ្រាមក៏ដោយអាសន្តិភាពក៏វាថាអាកើតសង្គ្រាមក៏វាថានិយាយចំទៅនិយាយចំទៅសង្គ្រាមក៏នៅ លើវា សន្តិភាពក៏នៅ លើវា ស្រុកអាមេរិក សុខសន្តិភាពប៉ុណ្ណឹងហើយគេមិនដែលថាអើប្រជាជនអាមេរិកនាំគ្នាសោតអរគុណសន្តិភាពអត់ដែលមានតោះសោះជប៉ុនស្រុកគេសន្តិភាពប៉ុណ្ណឹងគេមិនដែលនិយាយថាអើសូមនាំគ្នាអរគុណសន្តិភាពអត់ដែលសោះនៅអឺរ៉ុបប្រទេសគេរីចម្រើនប៉ុណ្ណាប៉ុណ្ណីគេមិនដែលប្រាប់ប្រជាជន គេឲ្យអរគុណសន្តិភាពសោះ សន្តិភាពវាមានច្រើនច្រកណាស់សន្តិភាពនិយាយមួយថ្ងៃអត់អស់ទេណានិយាយមួយថ្ងៃអត់អស់ទេដើម្បីឲ្យដឹង អំពីនិយមនៃពិតប្រកបនៃសន្តិភាព ចូលនាំគ្នាទៅអានសភៅណាចូលនាំគ្នាទៅអានសភៅស្រីហិតោប្រទេស របស់សម្ដេចអឺព្រះវិរិយៈបណ្ឌិតោប៉ាំងខាត់ និយាយអំពីមិត្តគប់មិត្តបំបែកមិត្តនិងសន្តិភាពបងប្អូនទៅមើលកន្លែងសន្តិភាពនោះមូលហេតុដែលនាំឲ្យសន្តិភាពអ្វីខ្លះជាមូលដ្ឋានគ្រឹះនៃការនាំឲ្យសន្តិភាពមូលដ្ឋានគ្រឹះដែលនាំឲ្យសំបី តនៅ អាមេរិកប៉ុណ្ណឹងហើយក៏គេមិននិយាយថាឲ្យអរគុណសន្តិភាពទៀតណា គេមិនរន់ហ៊ាននិយាយថាសន្តិភាពផងអាសន្តិភាពនឹងគេមិនហ៊ាននិយាយទេ ហើយឥឡូវនេះមានអ្នករស់ស៊ីបង្កើតអាអាពានរង្វាន់ Nobel សន្តិភាពបង្កើតពានរង្វាន់ Nobel សន្តិភាពស្អីគេនោះ ហើយប្តីប្រពន្ធ2នាក់នាំគ្នាធ្វើខាងសាសនាបង្កើតដូចជានៅកូរ៉េអីហ៊ុនសែនទៅទិញយកលុយទៅទិញ ពានរង្វាន់សន្តិភាពពីប្តីប្រពន្ធ2នាក់នៅកូរ៉េខាងត្បូងហើយប្តីនោះខ្ញុំនិយាយពីប្រវត្តិពានរង្វាន់សន្តិភាពរបស់លោកស្រីម្នាក់ដែលនៅកូរ៉េខាងត្បូងនឹងតិចដែលគេឲ្យដែលហ៊ុនសែនយកលុយទៅទិញនោះណាខ្ញុំប្រាប់បន្តិចទៀតហ៊ុនសែនមកទទួលយកអាពានរង្វាន់សន្តិភាពហ្នឹងហើយអូខេអឺ ថ្ងៃមុនគេឲ្យប្រកាសអីដាក់នៅក្នុងរូបថតអីហ្នឹងពានរង្វាន់សន្តិភាពហ្នឹងបងប្អូនខ្ញុំប្រាប់ប្តីគាត់ជាជនជាតិកូរ៉េខាងជើងប្តីគាត់នឹងរស់នៅសហរដ្ឋអាមេរិកហើយគាត់មានបទព្រមត្តនបទអូក្រិតដោយគាត់ ខាងផ្នែកគាត់ខាងផ្នែកសាសនាហើយគាត់មកធ្វើការនៅនឹងគាត់អត់បងពុនគាត់លួចតាក់លួចពុនគាត់ធ្វើលួចពុន លួចពុនសហរដ្ឋអាមេរិកហើយនឹងចូលដៃរឿងព្រមតនដតីទៀតជាប់គុកនៅ អាមេរិកមួយឆ្នាំគាត់នោះប្តីប្តីលោកស្រីម្នាក់ដែលផ្ដល់ពានរង្វាន់ហ្នឹងហើយពេលដែលជាប់គុកហើយហ្នឹងហើយអេតហើយយោ very good very good ពេលហើយគាត់ក៏ទៅនៅ នាំប្តីប្រពន្ធហ្នឹងក៏ហើយគេទៅនៅកូរ៉េខាងត្បូងទៅឥឡូវហ្នឹងគាត់នៅកូរ៉េខាងត្បូងគាត់បង្កើត ក្រមការងារផ្នែក មនុស្សធម៌ខាងសាសនាអីចឹងទៅឥឡូវបានលុយច្រើនហើយសម្រាប់ធ្វើពានរង្វាន់សន្តិភាពឲ្យដល់មនុស្សប៉ុន្តែលក្ខខណ្ឌយ៉ាងណាយ៉ាងណាខ្ញុំអត់ដឹងទេតែសន្តិភាពបែបណាបែបណាអត់ដឹងទេណា ប៉ុន្តែ អង្គភាពហ្នឹងណាខ្ញុំប្រាប់អានឹងដូចជួយលើកទឹកចិត្តពួកសម្រាប់មនុស្សតិចទៀតយកអាពានរង្វាន់សន្តិភាពហ្នឹងទៅឲ្យមានអង្គលៀងទៀតខ្ញុំថាចំបើអាមានអង្គលៀងវាទិញអាពានរង្វាន់សន្តិភាពរបស់លោកស្រីហ្នឹងទៅហើយថាប្រទេសមានអង្គលៀងមានសន្តិភាពទៀតចប់បាត់ហើយអាចគោអាចម៉ែកកបីប្រទេសដែលកំពុងតែបាញ់គ្នាបែកជា3ជា4 ស្រាប់តែទទួលបាន ពានរង្វាន់ហ្នឹងគឺថាអូ នេះគឺជាបៃតាស្ថាបនិកសន្តិភាពប៉ុន្តែចេញ ពីទទួលយកអាកល័យសន្តិភាពហ្នឹងទៅទៅបាញ់បជាឲ្យបាញ់គេពេញហ្នឹងបជាឲ្យបាញ់គ្នាពេញហ្នឹងដោយហ៊ុនសែនចឹងមកទទួលពានរង្វាន់ពីលោកស្រីម្នាក់នៅ ប្រទេសកូរ៉េខាងជើងនឹងហើយបាទអូកូរ៉េខាងត្បូងសំទោសពីកូរ៉េខាងត្បូងនឹងហើយទៅដល់វិញវាយកម្មករវាយពលករ លួចប្លន់ដីធ្លីគេសពបែបយ៉ាងទាំងអស់បងប្អូនបច្ចៈពីសន្តិភាពត្រង់ណាអញ្ចឹងអាស្ថាប័នដែលផ្ដល់សន្តិភាពស្អីគេនឹងទទួលស្គាល់ដោយនរណាប្រជារាស្ត្រខ្មែរត្រូវគិតមើលពីស្ថាប័នហ្នឹងស្ថាប័នហ្នឹងវាធ្វើឲ្យវាអាចជួយជំរុញឲ្យអាស្ថាប័នហ្នឹងឲ្យហ៊ុនសែនហ៊ុនសែនបានពាក់អានឹងដូចឆ្កែពាក់អាឡែងនេះនោះ ដូចគេបំពាក់ផ្លាកឆ្កែសម្រាប់រត់ប៉ណ្ណាំងគ្នានោះហ៊ុនសែនបានអានឹងយកពាក់កខ្វាច់ពង្អួតគេ ខ្ញុំឯងទទួលបានមេដៃសន្តិភាពពិភពលោកពិភពលោកអាចអីប្តីប្រពន្ធពីរនាក់អ្នកបកកើតនឹងហើយអាប្តីនឹងធ្លាប់ជាប់បោតអូក្រិតទៀតប៉ុន្តែឥឡូវគេធ្វើល្អយ៉ាងណាខ្ញុំដឹងទេប៉ុន្តែប្រវត្តិប្តីនឹងខ្ញុំដឹងច្បាស់ប្រវត្តិប្តីគាត់នឹង វាមិនច្បាស់ទាំងអស់ទេតែប្រភពព័ត៌មានតាមកសែតនានាក៏គេបានចុះដែរណាប្រិយប្រពន្ធនឹងហើយដល់ពេលឥឡូវហ៊ុនសែនមកទទួលយកអាពៀនវ័នស្អីគេនោះសន្តិភាពស្អីគេនោះបងប្អូននៅសហរដ្ឋអាមេរិកប៉ុណ្ណឹងអត់ដែរនិយាយពីសន្តិភាពម៉ាត់ទេព្រោះហេតុអីបានគឺគេអត់និយាយពីព្រោះសន្តិភាពអីមនុស្សនៅនៅស្រុកនេះបលិសវាយវាយប្រជាជនប្រជាជនវាយបលិសណា ជួនណាប៉លីសបាញ់ប្រជាជនប្រជាជនបាញ់ប៉លីសមានអញ្ចឹងដែរណាប៉ុន្តែគ្រាន់តែនៅស្រុកនេះ គឺគេអនុវត្តច្បាប់ពិតប្រាកដអ្នកឯងខុសគឺខុសអ្នកឯងត្រូវគឺត្រូវគឺអត់មានខុសខ្លាយទៅជាត្រូវត្រូវទៅជាខុសទេពិតណាស់ថាមនុស្សមានការបាញ់គ្នាវាយគ្នាធ្វើបាបគ្នាប៉ុន្តែបើខុសគឺខុសត្រូវគឺត្រូវអ្នកឯងតប៉លីសធ្វើខុសច្បាប់គុក នៅស្រុកខ្មែរបើពួក អាឆ្កែទាំងអស់នោះ ដែលមេវាប្រើមកឲ្យវាយគេចាប់បោកគេ ដល់ពេលគេរត់ខុសទៅពួកអាមេដឹកនាំនឹងវាថាបលិសនឹងត្រូវរួចខ្លួនទៀតបលិសរួចខ្លួនប្រជាបរតត្រូវរងទុកលំបាកទៅដល់តឡាការតឡាការកាត់ឲ្យប្រជារាស្ត្រចាញ់គេឲ្យពួកបលិសឲ្យពួកសន្តិសុខឈ្នះ ហើយសុកម៉ែវាអញ្ចឹងអញ្ចឹងបានបើម៉ែវាយម៉ែអាសុកជាអីខ្ញុំថាអើយបើអាសមត្ថកិច្ចនឹងចាប់បោកម៉ែអាសុកជា ចាប់បោកកូនអាសុកជាអើចាប់បោកអាសុកជាអីខ្ញុំមិនដឹងជាអប៉ុណ្ណាទេណាខ្ញុំមិនដឹងជាអប៉ុណ្ណាទេអាសុកជាអញអមែនហើយដល់ពេលទៅដល់តុលាការតុលាការប្រាប់ថាណែអាសុកជាមកឯងនឹងសំបលិសចាប់បោកហើយគឺដូចមានអន្តះផ្ទប់ ប៉ុណ្ណឹងសុកជីអលោកឲ្យលោកឯងអត់មានខុសអីសោះឯងគ្រាន់តែដើរទៅចូលវងគេដោយអចេតនាមិនក៏វាមកចាប់បោកខ្ញុំប៉ូលីសអ្នកខុសទាំងស្រុងហេតុអីបានជាលោកកាត់ក្តីឲ្យខ្ញុំឈ្នះឲ្យខ្ញុំចាញ់គេ បំម៉ែអាសុកជាឪអាសុកជានឹងរត់បកាច់ព្រាត់ប្រាស់ពីស្រុកនោះមកនៅស្រុកអាមេរិកវិញលើនោះឯងកុំចេះតែជោអាសុកជាឯងកុំចេះតែហ៊ានពេកឯងសួរមើល ហើយអត់ទាន់ដឹងគេច្រឡំចាប់មកឯងដោយកូនឆ្កែទេគេដូចមិនឯកូនឆ្កែមកឯងនេះបើសិនណាដើរនៅក្នុងទីក្រុងពេលខ្លះទៅសន្តិសុខទាត់3 4 5ជើងច្រឡំហើយឯងទៅប្តឹងណាកុំថាឡើយឯងមានខ្នងឲ្យតែវាចោតតែឯងនឹងដោយសារតែឯងនឹងទៅមើងងាយសមត្ថកិច្ចឯងដឹងតែពីចាញ់សមត្ថកិច្ចវាអញ្ចឹងហ្មងអញប្រាប់ឯងទៅអាសុកជាហើយអាសុកជា ឯងកុំថាអញបោកក្បាលឯងនេះនៅស្រុកស្រុកនេះយូរហើយអញទៅមកពីស្រុកខ្មែរទេអូខេចឹងអញស្គាល់ស្រុកខ្មែរច្បាស់ជាង អាក្បាលឯងស្គាល់ស្រុកខ្មែរអញមិនមែនគីឡូអចិត្រាកែវគ្រឹស្ណាលីមមិឆារាឆារាហ៎ពួកអបមាត់ប្រមងមួយចំនួន ពួកអាម៉ក់ហឺនដែលមកស្រុកអាមេរិកកាំងយូរប្រភ្លឺទេអូខេអញច្បាស់ណាស់នៅស្រុកខ្មែរ គ្មានអាណាច្បាស់ជាងអញទៀតទេបើអញថាมันច្បាស់ហើយគ្មានពួកអាបកាច់ឯងនឹងច្បាស់ជាងអញទៀតទេចុះបើអញនៅក្នុងអញដើរសឹងតែ24ខែក្រុងខែក្រុងហើយគិតមើលតាំងពីក្មេងរហូតដល់អាយុ30ជាងហើយថាមើលមើលហើយអញទៅបើនៅស្រុកអាមេរិកកាំងនេះហើយច្បាស់ស្រុកខ្មែរជាងអញអញសួរឯងហើយស្មានតែច្បាស់ស្រុកខ្មែរជាងអញហឹម អាស្រុកជាអញចង់សួរឯងថាឯងច្បាស់ស្រុកខ្មែរជាងអញណាបើអញទៅមកអាយុ30ជាងហ្នឹងអញទៅមក10ឆ្នាំជាងហ្នឹងហើយស្មានតែច្បាស់ស្រុកខ្មែរជាងអញហើយឯងមិនដែលគ្រប់គ្រងហ៊ុនសែនទេមិនដែលគ្រប់គ្រងគណៈបកប្រជាជនអញធ្លាប់គ្រប់គ្រងគណៈបកប្រជាជន ស្មានតែអាអំបែងក្បឿងអស់ឯងនឹងស្គាល់គណៈបកប្រជាជនដោយអញគណៈបកប្រជាជនសម័យឥឡូវនេះមិនមែនសម័យ79ទេ ដោយអាម៉ក់កាហើនវានិយាយទេណាអាពេលចុងភូមិវានិយាយទេណាអញច្បាស់ជាងពួកឯងបានជាអញនិយាយប្រាប់ពួកឯងហ្នឹងបាទត្រឹមត្រូវលពូរីឆាតណាអានឹងពានរង្វាន់នៅក្រតិកម្មអានឹងជាប្រភេទ criminal ពានរង្វាន់អានឹងអញ្ចឹងអញ្ចឹងហើយបងប្អូនខ្ញុំ ខ្ញុំអត់មានអីច្រើនទៀតទេខ្ញុំមានតែប៉ុណ្នេះឯងហើយចង់ប្រាប់ណាចង់ប្រាប់អូអាសុកជា នឹងប្អូនរបស់កៃឡាងឯងអូយងាប់អញហើយសិតតែហាប្រភេទឆ្កែឆ្កែមិនឆ្កែណែសណក់មិនសណក់នឹងអើយចឹងហើយមកវិញចឹងអេហេយមីមួយនឹងកូនសិស្សឯងឯងបរៀនខុសអីគេ ម៉ែឯងឥតអីស៊ីមិនគិតទេគិតមិនបានឯងដឹងថាម៉ែឯងអត់អីស៊ីហ៎មិនបានឯងដឹងថាម៉ែឯងអត់អីស៊ីគាត់អត់អីស៊ីឯងសួរឯងហើយក៏ពូជឯងអត់អីស៊ីទេបើសិនណាម៉ែអញអត់អីស៊ីម្លេះសំអញងាប់តាំងពីយូរអញមានបានមកដល់អាមេរិកទេ ហ៎អូរងថ្ងៃហ្នឹងជីដូនជីតាម៉ែឯងហ្នឹងចូលចិត្តទៅរកអីឲ្យគេស៊ីចឹងហើយឯងស្មានថាហ៊ុនសែនហ្នឹងបានហ៊ុនសែនហ្នឹងទៅប្រជាជន ខ្មែរបានអីស៊ីចឹងហ៊ុនសែនរងថ្ងៃវាអត់ចេះធ្វើអីទេវាចេះតែគៀបសង្កត់គេយកគេជ្រះច្រាំទេអាផេះណាហើយស្មានឲ្យពួកអាហ៊ុនសែននឹងទៅធ្វើអីធ្វើអីកើតអី ក្រៅតែពេលដើរគៀបសង្កត់គេប្រើអំណាចរដ្ឋទៅរស់ស៊ីហ្នឹងហ៎ហើយស្មាននៅប្រជារាស្ត្រដូចអញហ្នឹងតើតែពួកម៉ែឯងឪឯងឲ្យអញស៊ីបានហួរងាប់ហើយអាផេះក៏ដូចម៉ែអាផេះពួកឯងរស់ដោយសារពលរដ្ឋអ្នកខំប្រឹងរត់ទេពួកឯងនេះដើរស្ពាយតកភ្លើងលីតកភ្លើងអត់ដឹងខ្យល់អីទេក៏ដូចម៉ែអាភ្លើ ហើយអាសុកជាឯងវាគ្មានអាចស្អីទេគឺមិនអាចអត់ដឹងខ្ចល់អីផងហើយចេះតែទៅសេឬកើតដែរហើយដាក់ឈ្មោះសិតតែសុកជាសុកមិនឈឺដូរដាក់ថាអាអាជាឈឺវិញទៅឬអាឈឺអាអាសុកលេងឈឺអីអីទេអាដាក់អញ្ចឹងហ៎បង បងម៉ាលីនឧត្តមអគតិកូនខ្មែរឯនីសមុទ្រហ្នឹងហើយ Hi Shane Hey time to go home now Good ហ្នឹងហើយបងប្អូនខ្ញុំអត់មានអីទេអាហ្នឹងចុងក្រោយតប៉ែឡៃឡូតជាមួយអាសុកជាបន្តិចបាទហ្នឹងហើយអាសុកជាវាស្គួតយូរហើយ បាទស្គួតយូរអាហ្នឹងតែគាត់នៅថាឃើញវាមកហើយ ប្រលះវាតិចទៅបាទបើម៉ែប៉ិឡុងអឺអត់ស៊ីញ៉ាំប៉ិឡុងដឹកដឹងមុនគេមិនឯងដឹងអាសុកជាត្រូវហើយអីមកអញនិស័តប្រពេវាទៅជាមុខអញនិស័តប្រពេអញមិនដឹងថាម៉េចមានតែមុខឯងឯងមើលមុខឯងមើលឯងមានមុននឹងថាឯងមុននឹងបដូចគេណាឯងមានមើលមុខឯងអត់នោះ មុខអញមូលដូចវងព្រះច័ន្ទណាវងព្រះច័ន្ទណាមុខដូចព្រះច័ន្ទពេញបរមីឯងមិនថាមុខអញនឹងដោយសัตว์ប្រពែសัตว์ប្រពែមុខត្រវែងដូចឯងចឹងហើយឯងប្រៀបធៀបអញទៅមុខ ប៉ប៉ែវាដូចមិនត្រូវរឿងងប់អញហើយអាសុកជាណាស់ហើយបងប្អូនអាសុកជាមនុស្សឈួតទេខ្ញុំតវាលេងបាទខ្ញុំចង់ឈួតមើលអាសុកជាលេងទេនឹងកុំប្រកាន់វាវាឈួតទេ មើលវាគ្រាន់តែប្រៀបធៀបខ្ញុំមុខខ្ញុំឡើងមូល ដោយវងប្រខែពេញបរមី ហើយមុខអាអប្រិសុកជាមុខដូចប៉ប៉ែត្រវែងណា ហើយវាទៅជា មុខខ្ញុំនឹងដូចប្រពែទៅវិញអាសុកជាអាសុកជាអាយពីទីខុសអាហ្នឹងហើយបងប្អូនអរគុណច្រើនខ្ញុំសូមជំរាបលាប៉ុណ្ណឹងចោះដល់ម៉ោងចូលធ្វើការហើយបងប្អូនណាសូមអរគុណហើយសរុបមកប្រធានបទដែលខ្ញុំលើកនៅថ្ងៃនេះគឺ ពាក់ព័ន្ធជាមួយនឹង7មករាសន្តិភាពអានឹងសន្តិភាពឲ្យវានាំគ្នាការពារទៅ7មករានោះការពារពេលដែលហ៊ុនសែនរស់ទេពេលហ៊ុនសែនងាប់ទៅ កុំភ័យអាស្ទូប24ខែក្រុងចាំអាឡុងអ្នកកំតិចចោលហើយអាថ្ងៃ7មករាហ្នឹងគឺខ្ញុំ អ្នកលុបចោលមុនគេ អា7មករាហ្នឹងណាអ្នកលុបចោលមុនគេវាគ្មានអីត្រូវពួកអានឹងយកមកដាក់7មករាដឹងតែគុណយួនយួនរាប់អានជាមិត្តភូមិផងរបងជាមួយបានប៉ុន្តែឲ្យជាអ្នកមានគុណខ្មែរអត់មានតតែសោះបងប្អូនសូមជម្រាបលាហាស្ទូ24ខែក្រុងហ្នឹងណាសុជាតា ចាំសម្ដេចដេជោឡុងអ្នកកំតិចចោលពេលដែលយើងឈ្នះឆ្នោតខ្ញុំធានាតែកំតិចចោលអាស្ទូប24ខេត្តក្រុងនោះអត់មានមកអញញ៉ៃទេបើថាជាប់គុណប៉ុនជាមួយគ្នាធ្វើមួយហើយធ្វើមួយនៅស្រុកអញអញធ្វើឯងធ្វើមួយធ្វើរបស់អញមួយ នៅស្រុកឯងដែរអានឹងបើបើជាគុណស្រ័យនឹងគ្នាអត់មានមកធ្វើអី24ខេត្តក្រុងអីចង់ដាក់អាណានិគមអីទេក៏ដូចមកអាយួនកតោប ពួកឯងនឹងមិនអាចទេកុំពួកឯងអាចប្រើឆ្កែតាមរយៈឆ្កែហ៊ុនសែនឆ្កែអីនេះបានប៉ុន្តែមិនអាចប្រើតាមពួកឯងបានទេអូខេបងប្អូនអរគុណជំរាបលាសុខភាពល្អបងប្អូនណាបាទ